អឺសម្រាប់យោបល់ខ្ញុំខ្ញុំគិតថារឿងស៊ីដានហើយពូចិនទីណូនេះមិនមែនមែនយូចង់យកឬក្បាលទេសំខាន់ គឺសួរលើគាត់វិញគាត់មកអត់គាត់មកអត់បាទបើនិយាយថាមែនយូចង់បានចង់បានហើយតែសំខាន់គឺថាគាត់ទាំងពីរនឹងចង់មកអត់បាទព្រោះបច្ចុប្បន្ននេះមែនយូបងប្អូននឹងស្រាប់ឯងគឺជាក្លឹបមួយដែលកំពុងតែធ្លាក់ខ្លាំងមែនទែនបើទោះបីជាគ្រូបង្វឹកណាមកដឹកនាំក្រោយគឺសម្ពាធខ្លាំង បាទអញ្ចឹងខ្ញុំគិតថាគ្រូបង្វឹកមួយចំនួនគឺគាត់ត្រូវគិតពីពីបរិបទរបស់គាត់បាទមិនមែនថាចេះតែមកគឺមកបានទេបាទអូខេបាទសួស្តីបាទសួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងគឺអឺអឺបងប្អូនបាទយើងនិយាយគ្នាលេងសិនទៅបាទបាទចាំតិចទៀតបានថាយើង500 view អីឡើងចាំយើងជជែកគ្នាបាទរឿងអឺបាទអញ្ចឹងតបាទមុននឹងយើងចូលដល់ប្រធានបទបាទចង់ឲ្យបងប្អូនខមមិនតិចសិនថាតើ គ្រូបង្វឹកអានេះខ្ញុំសួរ fan man u អញ្ចឹងណាបើដល់ក្រៅពី fan man u ក៏អាចចូលរួម comment បានដែរតើឥឡូវនេះលោកអូឡេគាត់ចប់ទូនាទីពី man u ហើយបានន័យថាចែកផ្លូវគ្នាបានន័យថា man u បច្ចុប្បន្នគឺអត់មានគ្រូបង្វឹកបាទអត់មានគ្រូបង្វឹកអញ្ចឹងថាតើគ្រូណាដែលបងប្អូនចង់ឲ្យមកដឹកនាំ man u បាទជួយ comment ម្នាក់មួយបាទបងប្អូនអរគ្នាបាទបាទឃើញលោកឌីរាធីចង់ឲ្យគ្រូណាខ្ញុំចង់ឲ្យលោក Ronald Koeman Ronald Koeman បាទអឺសម្រាប់បើចូលលោករ៉ូណាល់កូមែនហើយលោកចាំងកូមែនបាទលោកចាំងកូមែនបាទឥឡូវនេះបាទគឺថាមានព័ត៌មានថ្មីមួយបាទតាក់ទិនជាមួយនឹងរឿង Manchester United ហ្នឹងរឿងប្លែកដែរលោកនរមគេថា Man U កំពុងតែចាប់អារម្មណ៍លោក Stu Bruce យកមកដឹកនាំ Man U រហូតដល់ចប់រដូវកាលស្ទីវរូក៏ជាអតីតកីឡាករ Man U បាទហើយទៅតាញូកាសលចាប់តំណែងគាត់ថ្មីថ្មី បាទបាទតិចយកស្ទីវរូមកបាទ Man U លេង Championship ដែរស្ទីវរូបើនិយាយទៅគឺខ្ញុំថា100%គឺមិនអាចទេបាទមិនអាចទេបាទភាសាអីបើដល់គេយកស្ទីវរូ Man U គឺរសល់ទុនធាន2នាក់ បាទគឺ Carrick និង Fletcher បាទហើយគាត់ធ្វើ interim coach បាទនៅក្នុង Man U វិញបាទបាទជាការពិតបាទនៅក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីការបញ្ចប់បាទកុងត្រារបស់លោក Ole Gunnar Solskjaer Manchester United គាត់បានបញ្ជាក់ហើយគឺអឺ Michael Carrick នឹងក្លាយទៅជាគ្រូបង្វឹកបណ្ដោះអាសន្នរហូតតតែ Manchester United រកគ្រូដឹកនាំរហូតដល់ចប់រដូវកាលបាទអញ្ចឹងមានន័យថា Man U អត់ទាន់មានគម្រោងរកគ្រូ វែងឆ្ងាយទេផ្លូវវែងឆ្ងាយទេគឺគ្រូណាដែលដឹកនាំមកចាប់ដំណើរការនេះសិនបាទប៉ុន្តែបើសិនជាដឹកនាំបានល្អគឺអាចដូចអូលេកាណាលសកជាអញ្ចឹងមកចំនួនលោកម៉ូរិនញ៉ូប្រហែលជាចិត្ត10ប្រកួតចុងក្រោយដឹកនាំក្រុមបានល្អបន្តកងក្រាដឹកនាំផ្លូវការតែម្ដងបាទហើយក៏អត់ដែរឈ្នះពៀនអត់ដែរឈ្នះពៀនទេបាទអូខេ ឥឡូវនេះបាទឃើញថាបងប្អូនចង់មើលចង់បានស៊ីដានបាទខ្លះក៏ចង់បានលោកថេនហាតបាទបាទឬក៏ចង់បានលោកបជនទីណូអាហ្នឹងគឺខ្ញុំដឹងបាទក្នុងចិត្តបងប្អូនគឺគ្រូណាក៏ដោយឲ្យតែមកដឹកនាំមេនយូហើយឈ្នះគ្រប់ការប្រកួតបាទឬក៏ឈ្នះមានចាញ់មានឈ្នះប៉ុន្តែល្អបាទហើយបានឈ្នះវានឹងបងប្អូនចង់បានដែរបាទប៉ុន្តែសំខាន់ថាតើពួកគាត់ទាំងអស់គ្នាចូលមកហ្នឹងគឺ ពិតជាអាចស្រោចស្រង់ menu បានមិនឬអត់កន្លែងនេះហើយបាទដូចវាជាបញ្ហាបាទនិយាយទៅគឺទាំងលោកនីតិធីទាំងខ្ញុំបាទដែលជាប្រិមិត្ត menu កម្មឆ្នាំហ្នឹងក៏ក្នុងចិត្តក៏មិនប្រកបដូចគ្នាថាតើគ្រូមួយណាមកហើយជួយលើក menu បាទឥឡូវគឺក៏អត់ប្រកបដូចគ្នាអាហ្នឹងដែលដែលយើងនៅស្ទាក់ស្ទើរបាទបាទសម្រាប់ខ្ញុំនៅពេលនេះអឺបើជាយោបល់ខ្ញុំបាទគឺបើយក គ្រូតា Alex Ferguson មកដឹកនាំវិញក៏អត់កើតដែរបាទដោយសារតែយើងដឹងពីស្ថានភាពរបស់ Man U បច្ចុប្បន្នបាទគឺកីឡាករក៏ដូចជាបញ្ហាបាទសម្ពាធពីបាទសារព័ត៌មានអញ្ចឹងគឺយើងដឹងហើយថា Man U គឺជាក្លឹបមួយដែលសម្បូរទៅដោយរឿងសារព័ត៌មានចោះច្រើនមែនតើតាក់ទិនជាមួយនឹងលោក Ole Gunnar Solskjaer អញ្ចឹងបាទតាំងតែពីគេមិនទាន់មកចប់តំណែងគាត់ ចាញ់មកប្រកួតចុះព័ត៌មានចាញ់ពីប្រកួតចុះព័ត៌មានអញ្ចឹងយើងឃើញហើយសម្ពាធនៃការដឹកនាំរបស់ Manchester United គឺខ្លាំងអញ្ចឹងគ្រូបង្វឹកមួយចំនួននៅពេលដែលគាត់ចង់មកដឹកនាំ Manchester United គឺគាត់ត្រូវគិតថាតើសម្ពាធក៏ដូចជាប្រជាប្រិយភាពក៏ដូចជា ថាតើទម្ងន់នៃការដឹកនាំរបស់គាត់គឺមានឥទ្ធិពលទេហើយមួយទៀតគឺតេតិនជាមួយនឹងតកូល Fam តកូល Glazer ដែលជាម្ចាស់ក្លឹបថាតើតកូ Glazer ហ្នឹងគឺផ្ដល់សិទ្ធិក៏ដូចជាផ្ដល់អំណាចឲ្យគ្រូបង្វឹកនៅក្នុងការដឹកនាំក្លឹបទេបាទ អឺមានយោបល់មួយក៏ដូចជាមតិរបស់អ្នកគ្រប់គ្រងគាត់សួរថាហេតុអីបានជាមែនយូមិនព្រមដេញអូលេតាំងតែពីចាញ់លីវើពូលហើយយកលោកអាន់តូនីយ៉ូកុងទេបាទមិនមែនថាមេនូមិនចង់បានលោកអាន់តូនីយ៉ូកុងទេទេប៉ុន្តែលោកកុងទេហ្នឹងគឺគាត់មិនមកបាទដោយសារតែការចរចាគ្នារឿងយកលុយទិញកីឡាករក៏ដូចជាការផ្ដល់សិទ្ធិអំណាចដល់គ្រូបង្វឹកគឺមិនត្រូវគ្នា មានន័យថាលោកអាន់តូនីយ៉ូកុងទេគាត់ត្រូវការលុយ ប្រហែលជា250លានដើម្បីរៀបចំក្រុមឡើងទៅវិញហើយ Man U គឺទៅតែចាយរួចទិញកីឡាករអស់ច្រើនបាទយើងឃើញទិញ Cristiano Ronaldo ទិញ Jadon Sancho ទិញ Varane បាទទិញមួយចំនួនក្រោយហ្នឹងបាទគឺដូចចូលខ្ជាចាយអស់រាប់រយលានដែរអញ្ចឹងបើសិនដូរគ្រូថ្មីទិញកីឡាករទៀតអញ្ចឹងម្ចាស់ក្លឹបគាត់អត់ចង់ចំណាយលុយទេបាទគាត់អត់ចង់ចំណាយលុយទេអញ្ចឹងគឺចង់មិនចង់គឺគាត់ត្រូវតែប្រើអូលេអស់លទ្ធភាពបាទមានន័យថាបើសិនជាអូលេដឹកនាំឈ្នះ Watford បន្តទៀតបាទចាញ់ ឈ្នះចាញ់ឈ្នះគឺបន្តទៀតប៉ុន្តែដោយសារតែអូឡេគាត់ដឹកនាំចាញ់ខ្លាំងពេកចាញ់ខ្លាំងពេកបាទចាញ់ខ្លាំងពេកទៅធ្វើឲ្យបាទប្រជាប្រិយប្រិយមិត្តគាត់ខឹងឬក៏ថាអាចតែ sponsor sponsor គាត់មិនពេញចិត្តទៅធ្វើឲ្យបាទប្រហែលជា Glazer Family សម្រាប់ចិត្តបញ្ចប់តំណែងអូឡេតែម្ដងបាទកន្លែងនេះហើយដែលចង់បញ្ជាក់ដល់បងប្អូនបាទដោយលោកលាធីបាននិយាយអញ្ចឹងណាអឺចូលមកក្នុងនាមជាគ្រូបង្រឹកมันអាចមានសិទ្ធធ្វើអ្វីគ្រប់បែបយ៉ាងបានទេបាទជាពិសេសការទិញកីឡាករអូម៉ាដែលបើគាត់ចង់បានកីឡាករណាមួយដើម្បីចូលមកជាប្រព័ន្ធរបស់គាត់ តែចៃដន្យបាទប្រធានក្លឹបថាអត់ទេបាទអត់ចំណាយលុយទិញទេបាទឬក៏ទិញដែរតែទិញថោកជាងហ្នឹងបាទបាទអញ្ចឹងវាធ្វើឲ្យការដឹកនាំហ្នឹងគឺមិនបានចំគោលដៅរបស់គាត់អញ្ចឹងនៅពេលដែលមានបញ្ហាអស់ហ្នឹងហើយបាទតម្រុំទៅចរចាមួយគ្រូមួយមួយឬក៏តម្រុំទៅទិញបានមួយមួយហ្នឹងគឺវាធ្វើឲ្យការដឹកនាំវាមិនបានល្អបាទអញ្ចឹងអាហ្នឹងវាអាស្រ័យទៅលើថាតើគ្រូបំបឹកដែលចូលមកដឹកនាំហ្នឹងគាត់មានសិទ្ធិធំប៉ុណ្ណាបាទ ជាការប៉ັດបាទយើងដឹងស្រាប់ហើយនៅ Manchester United បាទគឺគាត់អត់ចង់ចំណាយលុយច្រើនបាទទៅលើគ្រូបង្វឹកក៏ដូចជាផ្ដល់សិទ្ធិឲ្យគ្រូបង្វឹកច្រើនទេបាទយើងជាក់ស្ដែងយើងមើលលោក Antonio Conte ទៅណាក៏ដោយបាទបាទបាទ admin page ហ្នឹងបាទគឺតែអញ្ចឹងបាទបាទគឺយើងបងប្អូននឹងស្រាប់ហើយបាទគឺលោក Antonio Conte បាទគាត់ទៅណាក៏ដោយអឺអតិភិបដំបងរបស់គាត់ទីមួយគឺ 2ទៅដឹកនាំគាត់មកក៏ដោយទី1អំណាចក្នុងការទិញដូរកីឡាករទី2គឺឲ្យលុយគាត់បាទអញ្ចឹងមានន័យថាបើក្លឹបណាហ៊ានឲ្យពីជំរឿននេះគឺគាត់ទៅបាទយើងឃើញដូចការគាត់ទៅ Inter Milan អញ្ចឹងឲ្យលុយគាត់ឲ្យអំណាចគាត់ទិញដូរកីឡាករគឺគាត់ចង់បានកីឡាករណាត្រូវបានកីឡាករណាបាទគាត់ទិញ Lukaku គាត់ទិញ Hakimi បាទខ្ចីជើងបាទ Sanchez គាត់ខ្ចីជើង Ashley Young គាត់ខ្ចីជើង Damian គឺដាក់នៅក្នុងប្រព័ន្ធលេងរបស់គាត់បាទអញ្ចឹងមានន័យថាអឺ បាទមានន័យថាលោកកុនតេគឺគាត់ត្រូវតែបានអ្វីដូចចិត្តរបស់គាត់អញ្ចឹងមកមែនយូគឺអត់គាត់អត់ដូចចិត្តទេបាទมันប្រកាសថាគេឲ្យគាត់ដូចចិត្តអញ្ចឹងគឺពិបាកមែនទែនក្នុងការដឹកនាំ Man U អញ្ចឹងគឺជារឿងមួយដ៏លំបាកដែរសម្រាប់អ្នកគ្រប់គ្រង Man U បើបើសិនជាយើងនិយាយពីរឿងផ្ទៃក្នុងណាបាទគឺអាចថាលំបាកបាទអាចថាលំបាកសម្រាប់គ្រូបកធំធំមួយចំនួនបាទហើយខ្ញុំជឿជាក់ថា Zinedine Zidane ក៏ដូចជាលោក Pochettino ក៏ដូចជាលោក Luis Enrique ហ្នឹងគឺគាត់គិតពីបញ្ហាប្រជាប្រិយភាព បាទរៀងដឹងស្រាប់បីគ្រូណាឲ្យតែមកដឹក Man U គឺតែងតែធ្លាក់ជាប្រិយភាពបាទសូម្បីតែលោកហូសេម៉ូរ៉ាញ៉ូអ្នកដែលជន់អង់គ្លេសផ្អៀងបាទមកដឹក Man U បាសជើងរបស់ Man U បាទអញ្ចឹងក៏មិនងាយទេបាទបាទតទៀតលោកឌីនទីបាទអញ្ចឹងគឺសម្រាប់ខ្ញុំបាទបើបងប្អូនសួរគាត់ថាតើបាទស៊ីដាន់បាទឬក៏កូចេនទីណូខ្ញុំគិតថាអត់ទាំងពីរ បាទបាទខ្ញុំគិតថាអត់ទាំងពីរបាទគឺមិនមកអត់ចឹងបានតែគេដឹកនាំអូឡីមពីកទេបាទអញ្ចឹងគឺអាចថាលោកបាទ Manchester United អាចនឹងរកអ្នកផ្សេងមកជំនួសបាទនៅដើមរដូវកាលក្រោយបាទឬក៏អាចថា Michael Carrick ក៏ដឹកនាំទៅអាចល្អអញ្ចឹងទៅអឺអាស្រ័យចេះអានេះកំណត់ខ្ញុំហ្នឹងណាបាទបើសិនជា Carrick ដឹកនាំក្រុមល្អខ្ញុំគិតថា Carrick ដឹកនាំមកចាប់រដូវកាលប៉ុន្តែបើ Carrick ដឹកនាំឲ្យចាញ់ឲ្យចាញ់ទៀត Menu នឹងរកគ្រូបានពិតប្រាកដបាទដល់ពេលហ្នឹងអាចធ្លាក់ទៅ Championship បាទបាទ តែមានជម្រើសមួយទៀតលោកទេក្រៅតែពីលោកឥឡូវឧមាថាលោកស៊ីដានឬលោកបច្ចិនទីណូអត់មកបាទមុននឹងដល់ Carrick និង Fletcher បាទ Menu បាទក៏កំពុងសម្លឹងឃើញបាទគ្រូម្នាក់ទៀតបាទបាទគឺលោកម៉ៃសុជាតិម៉ៃសុជាតិបាទពួកគាត់ដឹងរឿងច្រើនពី menu បាទគឺច្រើនណាលោកម៉ៃសុជាតិឲ្យតែថា menu ចាញ់ម្ដងម្ដងអូគាត់មានរឿងច្រើនណាអញ្ចឹងគាត់តនេក្នុងការស្រាវជ្រាវរឿង menu បាទអញ្ចឹងគាត់ដឹងរឿងច្រើនពី menu បាទ menu ហើយគាត់ទៅដឹកនាំបាទឥឡូវមកទៀតទេបាទនេះ admin ថ្មិញបាទពេល menu ចេះតែសើរ៉ូណាល់ដូបាទពេល menu ចាញ់តែ Jole ហើយ Fred បាទណាគេបាទណាគេលោកម៉ៃជាតិបាទបាទ admin លោកម៉ៃសុជាតិខ្ញុំនិយាយឲ្យត្រង់បងប្អូនបងទាំងអស់គ្នាក្លឹបគាត់គាត់មិនសូវដឹងទេគាត់ដឹងរឿង menu បាទហើយ page គាត់ក៏អញ្ចឹងដែរបាទផុសរឿងក្លឹបគាត់អត់មានអ្នក like ទេបាទគាត់ផុសរឿង menu មានអ្នក like បាទអញ្ចឹងលោកម៉ៃជាតិចិត្តដឹកនាំ menu ហើយបាទ ទីទៀតគាត់អាចនឹងដូរមកធ្វើជាអ្នកគ្រប់គ្រង Man U ដែរបាទដោយសារតែគាត់ផុសទៅភេគាត់ថាដែរបាទផុសរឿង Arsenal គាត់ថាគ្មានអ្នកគ្រប់គ្រង Arsenal ណាមួយមកជួយ live ទេបាទផុសរឿង Man U អ្នកគ្រប់គ្រង Man U មក live ច្រើននិយាយទៅគាត់តនេគាត់អត់ដែរស្រាវជ្រាវក្លឹបរបស់គាត់ទេបាទគាត់ស្រាវជ្រាវតែក្លឹប Man U ឲ្យស្រាវជ្រាវតែពេល Man U ចាញ់បាទបើអញ្ចឹងគាត់អត់ដឹងថា Man U នឹងក្លឹបនឹងធ្លាប់ឈ្នះអីខ្លាំងគាត់អត់ដឹងទេបាទគាត់ដឹងទេគាត់ស្រាវជ្រាវតែពេលចាញ់ទេបាទបាទប្រិមិត្តមួយរូបបាទកញ្ញាហ៊ុននីតាបាទសក់លយបាទសក់លយបាទទៅកាត់ បាទលោកម៉ៃជាតិចំណានក្នុងមួយជីវិតនេះបាទគាត់អត់មានម៉ូតសក់ដូរទេលោកម៉ៃជាតិបាទសក់គាត់គឺមានតែមួយបាទកាត់ទៅអស់លេងហើយបាទបើសក់ខ្ញុំទុកវែងចេញវែងកាត់ខ្លីចេញម៉ូតបាទលោកម៉ៃជាតិតែហ៊ានកាត់ខ្លីអស់ពីសក់បាទបាទ